អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះជួបជាមួយខ្ញុំទៀតហើយអូខេអ្នកទាំងអស់គ្នាថ្ងៃនេះយើង ធ្វើការ review Hero Kang World នៅដងមួយ Hero នេះគឺជាប្រភេទ Hero ប៉ាអេសាត់ហើយយើងធ្វើការដាក់លក់ក្នុងតម្លៃ125ដុល្លារតម្លៃមួយនេះបើសិនជាកណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង Page Racer ដើម្បីធ្វើការទិញនៅ Hero នេះណាហ្នឹងហើយមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់ដែរចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review Hero អ្នកទាំងអស់គ្នាជួយគ្រប់លក្ខខណ្ឌខ្ញុំ3ផង រឿងទី1ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file item ទេរឿងទី2ជួយដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item ហ្នឹងហើយរឿងទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាគ្រប់លក្ខខណ្ឌតែ3ទេខ្ញុំនឹងធ្វើការ review ឲ្យអ្នកទាំងអស់គ្នាអូខេតោះឥឡូវកុំឲ្យខាត់ពេកយើងចូលទៅមើលទាំងអស់គ្នាគ្នាណាតា hero ដែលមានតម្លៃ125ដុល្លារហ្នឹងគាត់ពាក់ item អីខ្លះអូខេ let's go អូខេអ្នកទាំងអស់គ្នាអញ្ចឹងអ្វីដែលយើងកលេចមើលមុនគេគឺកម្រិត level ណាអញ្ចឹង hero នេះមាន level 6អត់ up 12 level អញ្ចឹងក្បាលអត់មានទេអាវដាក់ stone បូក13ខោដាក់ stone បូក13អញ្ចឹងអាវនិងខោនេះគឺ aim មែនទេអ្នកទាំងអស់គ្នាណាហ្នឹងហើយហើយចំពោះ chat គឺគេប្រើ chat sunny អ្នកទាំងអស់គ្នា chat នេះគឺជា ប្រភេទ chat តង់ទី1ណាហ្នឹងហើយ int 35ឈាម510រួមជាមួយនឹងជាកពីប៉ាក់គឺ4%អូខេអាក្រោមនេះគឺ VAT 35 ឈាម5 10កាពីប៉4%អញ្ចឹងនៅពេលដែលយើងប្រើវាមួយគូ chat sandy វាបាន all 10រួមជាមួយនឹង cut ទាំង speed 10%អូខេចំពោះអាវុធក៏ប្រើអាវុធល្បាយ8អឺល្បាយ76បូក13អញ្ចឹង stone ប្រេង9អតៈ reduce enemy infant by 14%ណាកប់ហើយ stone មួយនេះហ្នឹងហើយអូខេអឺចំពោះ clock clock ក៏ប្រើ clock ល្បាយ75អញ្ចឹង hero កាត់6 10ល្បាយពាក់ item ណា ហ្នឹងហើយ strength 1 IT 4 VAT 5អឺ AGI 4 OBS 4ខ្លះក្រោម គឺ strength 3 INT 2 VAT 4 AGI 1 OBS 3អូខេសៀវភៅនេះខ្ញុំហ៊ាននិយាយមកថាអេមែនទេអ្នកទាំងអស់នេះដោយសារអីគេ សៀវភៅថ្មី4 page 9 level ភាគរយ ទី1 24ភាគរយទី2 83ភាគរយទី3 59រួមជាមួយនឹងភាគរយទី4នោះគឺ93%អញ្ចឹងបូកនឹងកពីបូកនឹង chat 8%ទៀតឡើង101% m អូខេជាល្បូនគឺ10 level ណាបើក្បាល level 2 al level 3 khal level 2អូខេ hero នេះមាន rate 24000អញ្ចឹងពាក់ឋានៈ master បានហើយ ណារេពាក់បាក់ប៉ែត20440អានេះប្រតិផនដក1000ទៀតអូខេតោះមួយទៀតអូខេសៀវភៅអឺ book fileman asura damsert សៀវភៅនេះ repair ទៅលើអាវ repair លើអាវុធ wallet រត់ cloud golden signature អញ្ចឹងសៀវភៅ support មានមក play ហើយអ្នកនរគ្នា អឺអាយធីមកាត់លបែលនេះម្ចាស់គេផ្ដាំរួចថាអត់ឲ្យទេហ្នឹងហើយអូខេហើយក្បាលអូខេក្បាលលោកអ្នកអានេះក៏ពាក់អត់ចូលទេណាអឺញ៉ាំសក់បន្តិចសិននេះស្មានថាហេរ៉ូនេះអត់មានក្បាល មានក្បាលហើយតានេះអឺ61អាជិះពាក់មិនចូលអូហេរ៉ូតើកាត់លបែលពាក់កើតណានេះហេរ៉ូនេះណាអញ្ចឹងម្ចាស់គាត់ផ្ដាំ មកខ្ញុំថាចេះថាហេរ៉ូនេះគឺអឺតាក់តោហើយជាមួយកាត់10 level គឺម្ចាស់គេអត់ឲ្យទេអញ្ចឹងក្បាលនេះគេឲ្យណាហ្នឹងហើយដោយសារខ្ញុំអាចឆែកមើលមុនខ្ញុំ review អញ្ចឹងអាវក្បាលខោគឺមានមកក play ណាហ្នឹងមិនអត់ទេអ្នកនរនេះហ្នឹងហើយប៉ុន្តែកាត់10 level នេះគេអត់ឲ្យទេរួមជាមួយនឹងតាក់តោហ្នឹងគេប្រាប់តែប៉ុណ្្នឹងឯងអូខេតាខ្ញុំឆែក point នេះណាសោយមើលតិច point នេះ silver កំផុង0តែម្ដងតាក់តោនេះបើយើងចង់បានទិញគេថែមទៅហ្នឹងខ្ញុំដឹងដែរបើម្ចាស់គេប្រាប់ថា កាត់10លបាយនឹងថាតត់ឲ្យអូខេសិភៅសិភៅចិត្តដូចជាមិនទេប៉ុន្តែយើងប្រើសិភៅថ្មីទៅអេមអឺផាញ់កៅក្រាមាន10កៅក្រាមានតែមួយឈុតនឹងឯងគាត់ពាក់នឹងទេមើលទៅហេរ៉ូតំបៀលអីទេនេះខ្ញុំឆែក team keeper មើលតិចអូហាត់អស់ច្រើនក្បាលហើយអ្នកទាំងនេះអានេះ90% 4 page អូហេរ៉ូនេះហាត់ស្អាតស្អាតទេនេះ60ជាង តែស្អាតជាងគេអាគាត់ពាក់ហ្នឹងនិយាយទៅស្អាតជាងគេអាគាត់ពាក់ហ្នឹងអូខេអញ្ចឹង item មានប៉ុណ្្នឹងអ្នកនរគ្នាអញ្ចឹងបញ្ជាក់ភាសាទៀត hero មានតម្លៃ125ហ្នឹងអញ្ចឹង item នេះក្បាលអាវខោអាវុធណាហើយចិត្តសានទីមកគូនឹង item ប៉ុណ្នេះហើយបុក support ទៅទាំងអស់លើកលែងតែនេះហ្នឹងហើយនឹងអានេះតែម្ចាស់គេផ្ដាំហ្នឹងហើយអញ្ចឹងមានថា item ក្បាលអាវខោចិត្តមកគូ ហើយសភៅនេះគឺអូឆែកសភៅមិនបានស្វែហើយមើលតិចភ្លេចឲ្យមើលអូ9ស្វែអ្នកនរនេះកុំដាច់ស្បង់មកអូខេអញ្ចឹងហេរ៉ូនេះនៅនគរដងអញ្ចឹងបើសិនជាករណីអ្នកទាំងអស់នេះស្រឡាញ់អីអូខេអ្នកទាំងអស់នេះអាចធ្វើការឆាតនៅក្នុង Page Racer ដើម្បីធ្វើការទិញនៅហេរ៉ូនេះបានណាហ្នឹងហើយអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺអាក្បាលខោអាវុធចែកសានីហ្នឹងហើយតម្លៃគឺ125ដុល្លារនៅនគរដងអូខេអរគុណបាយបាយ